អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero Pack KM1 ដែល Hero នេះយើងធ្វើការដាក់លក់ក្នុងតម្លៃ420ដុល្លារណាតម្លៃ420ដុល្លារនេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង Page Racer ដើម្បីធ្វើការទិញនៅ Hero នេះណាហ្នឹងហើយហើយមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាបន្តិចចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌខ្ញុំ3ផងណាឬទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេ រឿងទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item ដែលកំពុងតែពាក់រឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងឲ្យស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងណាអញ្ចឹងគ្រប់លក្ខខណ្ឌតែ3ហ្នឹងទេខ្ញុំនឹងជួយ review អ្នកទាំងអស់គ្នាហ្នឹងហើយអូខេឥឡូវកុំឲ្យខាតពេលយើងចូលទៅមើលទាំងអស់គ្នាណាតា Hero KM ដែលមានតម្លៃ420ដុល្លារនេះគាត់ពាក់ item អីខ្លះអូខេ let's go អូខេនេះជា item តម្លៃ420ដុល្លារ អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានណាហ្នឹងហើយកាត់ពាក់ក្បាល hs បូក15អាវ hs បូក15ខោ hs បូក15អញ្ចឹង មានន័យថាអាវក្បាលខោគាត់គឺជាប្រភេទ item perfect ហើយមានថាអត់មានអីត្រូវធ្វើការ upgrade បន្ថែមទៀតទេគឺអស់ត្រឹមតែប៉ុណ្្នឹងឯងណាចំពោះជា X2 នេះអឺចំពោះ chat ក៏ប្រើ chat Nin Sky chat ប្រភេទនេះគឺជា បើយើងនិយាយមកទៅគឺអាប់កលអស់ហើយណាចែកនេះគឺយើងប្រើវាមួយគូវាទទួលបានឯគេឈាមនេះពី48000 Cat and Speed 20រួមជាមួយនឹងជំនួយក៏ពីប៉ាក់គឺ15%ហើយ all គឺ all 70តែម្ដងអ្នកទាំងអស់នេះកប់តែម្ដង hero មួយនេះហ្នឹងហើយចំពោះអាវុធគឺគាត់ប្រើអាវុធ universal បូក15ហ្នឹងហើយមិនមែនសាន់នីណាគឺ universal ហ្នឹងហើយមានន័យថាវាលើពីសាន់នីហ្នឹងមកតង់ទៀត តាតូបូក15 strength VAT ជាប្រភេទតាតូ perfect អូខេ strength VAT បូក15 perfect ដូចគ្នា strength VAT បូក15 perfect ដូចគ្នា strength VAT បូក15 perfect strength VAT បូក15 perfect អញ្ចឹងតាតូមួយនេះគឺជាប្រភេទតាតូ perfect មួយ set តែម្ដងវាជាប្រភេទតាតូល្បា2វាអស់អីនឹង upgrade ទៀតហើយរួមទាំងការ upgrade ទៅជាពណ៌ pink perfect ហើយរួមជាមួយនឹងបូក15 អញ្ចឹងហេរ៉ូមួយនេះនិយាយថាបើតិចយូរទៅមានតែលេងនេះអស់អីនឹង bill តែម្ដងអ្នកទាំងអស់នេះហ្នឹងអត់មានអីត្រូវ bill បន្ថែមទៀតទេតែបើចង់ bill បន្ថែមមានតែទិញ ISO ហ្នឹងហើយបើគូ ISO ដាក់លេងហ្នឹងតែប៉ុណ្្នឹងឯងតែបើ item គឺកលអស់តែម្ដងណាហ្នឹងហើយអូខេហើយចំពោះ clock ក៏ប្រើ clock ផ្អែកៅអញ្ចឹង clock នេះគឺ strength 26 IT 20 VAT 24 AGI 24 OBS 21 ខ្លះក្រោម strength 27 INT 28 VAT 19 AGI 21រួមជាមួយនឹង OBS 23អញ្ចឹងនៅពេលដែលយើងប្រើវាមួយគូវាទទួលបានឈាមហើយជាមួយនឹង MP ហ្នឹងគឺចំនួន25%កប់តែម្ដងណាអឺសៀវភៅគឺ4 page 10 level ភាគរយទី1 27ភាគរយទី2 81ភាគរយទី3 78ភាគរយទី4គឺ89 4 page 10 level កប់ hero មានអាជីល្មូន10 level ណាហើយនេះគឺជា last skill គាត់អញ្ចឹង hero នេះគឺ last skill 20 level អ្នកទាំងអស់គ្នាបបបាល level 3 aal level 3 khao level 3 file element គឺជាប្រភេទ file element level 5ដែលវាតម្លើង attack 120 int 35 obs 35 damage 70រួមជាមួយនឹង all 15 hero នេះមាន rate 12582រេពាក់ប៉8 11700 8អូខេ item បន្តបន្សំនៅក្នុង hero អញ្ចឹងនេះជាសេផៅនេះសម្រាប់ repair ទៅលើ AW អឺសេផៅ wallet golden cicada red cloud នេះ repair លើអាវុធសេផៅថ្មីក្បាលទៀត dam search អញ្ចឹងសេផៅ support គឺមក play របស់គាត់អស់ហើយណាហ្នឹងហើយក្បាលនេះគឺជាប្រភេទក្បាល Yo Sky តដោតដោហៅបច្ចិតអាវុធបច្ចិត ក្រៅក្រៅឈុត2ឈុត3ឈុត4ឈុត5ឈុត6ឈុតអូខេមាន6 7ឈុតរបស់គាត់ដែរកប់តែម្ដងណា point silver កំប៉ុង10000 1144អឺមានតែ80000ទេណា hero នេះនិយាយទៅគឺពីមុនគឺជាប្រភេទ hero ម៉ាសសល់ណា តែពេលបច្ចុប្បន្នដោយសារកញ្ចប់គុណក៏ធ្លាក់មេរិតអស់ទៅណាអូខេឥឡូវយើងទៅមើល item keeper នេះឃើញទេដូចខ្ញុំនិយាយអញ្ចឹងគឺប្រភេទ hero mass all ប្រ Sky Sun នេះល្បីនៅល្បីល្បីខ្លាំងដែរណា10អាកាសមាន3ដុំ moon គឺមាន500ជាងអឺ item បន្តបន្សំខ្ញុំអត់គិតចូលទេណាអាវប៉8បូក9 អូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងសរុបជារួមមក Hero ដែលមានតម្លៃ420ដុល្លារនេះបើនិយាយពី item មិន build តែ chat ហើយនឹងតាតូនចង់យ៉ាប់ហ្នឹងហើយហើយចូលតរំតែ HS បូក5 10មកពីក្បាលដល់ចុងជើងរួមជាមួយនឹងដាវ Universal ទៀតកប់សេរីតែម្ដង Hero នេះខ្ញុំនិយាយថាមហាធូរថ្លៃតែម្ដងណាហ្នឹងហើយធូរថ្លៃមែនតើហើយខ្លះគឺលំអកៅទៀតអញ្ចឹងគឺថា item នេះគឺមិនចាំបាច់ build ថែមទេបើចំណាយលុយតែ420ដុល្លារគឺ និយាយអាម៉ាត់ទៅគឺកប់អស់ហើយកល់ហើយគឺគាត់បៀលមកគឺកល់អស់តែម្ដងណាហ្នឹងហើយគឺពាក់ទៅទិញទៅយកទៅដឹងតែលេងតែម្ដងមិនចាំបាច់ហត់ក្នុងការបៀលឲ្យធីមទេអឺនេះ last skill របស់គាត់ខ្ញុំភ្លេចឲ្យមើលគឺ last skill 20 level ពេញតែម្ដងហ្នឹងហើយអឺបាក់ KM នេះបើគេចេះលេងនិយាយទៅគឺលេងអីមែនទេគេប្រើតែ2 skill ដាច់2 skill ដាច់មកសូម្បីតែខ្ញុំលេង EZ រត់ប៉ះ KM អី ប្រើ skill ដូចអានោះ skill ដូចបច្រានចេញមិនទេគាំងហ្នឹងហើយតម្លាក់ដាវលាក់ដាវរួចដាក់តែ2 3ដាក់តែមួយ skill ទៀតងាប់នឹងក៏ប្រើ skill អីខ្លះទេលឿនមែនទេអ្នកលេង KM ណាហើយនេះគឺជាបាគូអាជីលមុនគាត់បុក10អូខេអញ្ចឹងចំពោះការ review hero គឺ item ជារាប់ជារួមមកដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺ HS បុក5 10មួយឈុតតាតូបុក5 10 clock កៅដាវ universal ចែកប្រភេទចែកថ្មីហ្នឹងហើយហើយតម្លៃត្រឹមតែ420ដុល្លារទេ ហើយបញ្ជាក់តិចណា hero នេះនៅគោលងវែកហ្នឹងហើយហើយបើសិនជាករណីអ្នកទាំងអស់នេះពេញចិត្តជាមួយនឹង hero KM នេះអ្នកទាំងអស់នេះអាចឆាតចូលក្នុង page Razer Gaming បានណាដើម្បីធ្វើការទិញនៅ hero នេះខ្ញុំចង់បញ្ជាក់តិចដែរណាអឺអឺ Facebook ឥឡូវមានបន្លំហើយគឺគេដាក់ឈ្មោះដូចខ្ញុំរូបថតយូរថតខ្ញុំតដាក់ទៀតនឹងឲ្យមានខុសគ្នាបន្តិចទេណាប៉ុន្តែកន្លែងអ្វីដែលខុសគឺ friend ណា friend គាត់មានតិចជាងខ្ញុំណាប៉ុន្តែគ្រឿង friend add បានទេហ្នឹងតែអ្វីដែលសំខាន់ជាងគេ រាល់ការទិញលក់គឺអ្នកទាំងអស់គ្នាអាចឆាតមកក្នុង page ដើម្បីសុវត្ថិភាពទាំងអស់គ្នាព្រោះ page នៅពេលអ្នកទាំងអស់គ្នាដាក់ឈ្មោះជាន់គ្នាក៏គេអត់ឲ្យដែរណាខ្ញុំបញ្ជាក់តិចណាហ្នឹងហើយរាល់ការទិញលក់ឆាតចូលក្នុង page ដើម្បីសុវត្ថិភាព100%ទាំងអស់គ្នាអូខេអញ្ចឹងចំពោះការ review មានប៉ុណ្្នឹងទេអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់ជាមួយ Hero នេះអូខេអ្នកទាំងអស់គ្នាអាចឆាតមកក្នុង page Razer Gaming ដើម្បីធ្វើការទិញបានអូខេអរគុណបាយបាយ